បងត្រូវតែសម្រេចបែកពីស្រីថ្ងៃនេះប្រពន្ធចង់ឲ្យអូនបានត្រៀមហឫទ័យទុកមុន ទូអូនរឹងមាំក៏ត្រង់លែងធន់នៅចុងចាំងរឿងពីមុនក្នុងចិត្តមិនដឹងគូរំលឹកពីពេញ ឲ្យបងចំក្នុងចិត្តហើយលោកគំនិតនៅស្នេហ៍នៅគិនអូនដូចមុនមិនប្រើសុខតិចណាស់ថាជាបងនៅស្នេហ៍ព្រោះបីដងពេលនេះតទេគ្មានរូបគូស្នេហ៍សាងឡើងចាប់ដើមពីចំណុចសូន្យ ហើយបាញ់ចប់ទៅវិញក៏សើត្រឹមសួនចំណែកបងរីករាយឈឺចាប់គឺជាអូនធ្លាក់លើអូនតែម្នាក់បើសិនអើយចង់ដឹងរកុំហុងបើអូនខចង់អើយបងបាញ់ជាងត្រង់ណាទៅស្រឡាញ់ត្រង់ណាទៅជឿជាងមនុស្សពីនាងគ្មានខំដេញ មិនស្មានបងអប្រៃក្បត់អូមិនដឹងគូរំលឹកពីពេញមួយណាឲ្យបងចាំក្នុងចិត្តហើយលោកគុំនឹក អូនតើម្នាក់បើសិន ខំប្រអរំបើចើយកំណត់យកពេលវេលាថ្ងៃស្អើយជាថ្ងៃបាយដៃក្តីស្នេហាចាំបាច់ស្នេហ៍ឲ្យមិនចាំបាច់មិនមិនប្រកបហេតុបីផ្ដាំស្នេហាមានបែដងមកលើប្រជីវាមិនថាបងភក្តីមិនស្មានបងអប្រៃក្បត់អូន បងភក្តីមិនស្មានបងអប្រៃក្បត់ចិត្តអូ